ស្ទះទឹកដោះឈឺសូដនគូដោះស្រាយបែបណាទឹកដោះត្រូវបានផលិតនៅក្នុងសូដន ហើយហូរកាត់តាមបំពង់សរសៃតូចតូចពីគល់ទៅចុងសូដននៅពេលកូនបាវប៉ុន្តែពេលខ្លះមានបំពង់មួយក្នុងចំណោមបំពង់ជាច្រើនត្រូវបានរាំងស្ទះដោយសារតែមានមូលហេតុមួយចំនួន ធ្វើឲ្យទឹកដោះត្រូវបានខាត់ទុកនិងប្រែទៅជាដុំទុន នេះជាមូលហេតុមួយដែលធ្វើឲ្យសូដនអ្នកម្ដាយឡើងប៉ោងមានការឈឺចាប់និងមើលទៅក្រហមថែមទៀតដូច្នេះដើម្បីបន្ធូរបន្ថយបញ្ហាស្ទះទឹកដោះសម្រាប់ភាពឈឺចាប់អ្នកម្ដាយគួរតែអនុវត្តនូវវិធីដូចជា1ចាប់ផ្ដើមរកវិធីដោះស្រាយឲ្យបានឆាប់បើសិនបើអ្នកមានអារម្មណ៍ថាសូដនមានដុំទន់ទន់ឬឈឺចាប់2សម្រាប់ឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន3 3ព្យាយាមធ្វើឲ្យសូណនដែលរងផលប៉ះពាល់នៅទទេដោយបំបៅតែមួយចំហៀងនេះឲ្យញឹក4យកវត្ថុក្តៅអ៊ុនអ៊ុនមកម៉ាស្សាសូដន ដែលមានបញ្ហាមុនពេលបំបៅ5ប្រើដៃម៉ាស្សាថ្នមថ្នមជំវិញក្បាលសូដនក្នុងអំឡុងពេលនិងក្រោយពេលបំបៅ6បដូរទីតាំងបំបៅដោះដោយដាក់ឲ្យទីរក់នៅទៀបជាងសូដនទើបលំហូរទឹកដោះរត់បានស្រួល7 7ច្របាច់សូណនប្រសិនបើចាំបាច់មុននឹងក្រោយពេលបំបៅ8ប្រើទឹកកកស្អំបន្ទាប់ពីបំបៅដោះវាអាចជួយបំបត្តិការឈឺចាប់និងការរលាក9ទៅពិភាក្សាជាមួយវេជ្ជបណ្ឌិតប្រសិនបើអ្នកមិនអាចកម្ចាត់ដុំពកក្នុងអំឡុងពេល12ម៉ោងឬប្រសិនបើអ្នកមានអាការៈគ្រុននិងមានអារម្មណ៍ថាក្តៅក្នុងសន្តាន